ហឡូអូនចើម៉េចបងឮថាណៃមានតំណែងតំណងមួយអូនហ្វាហ្វាមែនអត់អូនជួយបកស្រាយទិញមើលពៅមៀអត់ទេបងអត់វល់ណាគ្រាន់ថាយើងធ្វើការមួយគ្នា ពេលដែលយើងឡាយទៅយើងចេះតែលេងញោះគ្នាលេងបែកមិនស្គាល់ខ្ញុំទេខ្ញុំចូលចិត្តញោះចូលចិត្តលេងផ្អែមល្ហែមពីនេះពីនោះដោយសារអីយើងបែកគ្នាក៏ពិតមែនតែគាត់ថាយើងនៅមើលមុខគ្នាចំយើងអាចលេងមួយគ្នាបានជាងចេះលេងណាបងយើងតាក់ទាញចំណាប់អារម្មណ៍អញ្ចឹងណាបើយើងឡាយយើងអត់ញោះគ្នាលេងយើង មុខស្ងួតស្មើស្មើស្មើស្មើនៅក្នុង live ក៏វាមិនកើតដែរយើង live ផលិតផលទៅខ្ញុំអត់ទៅក្រោយទេបងមនុស្សជើងគឺទៅមុខអាឡាថយក្រោយនឹងពាន់ជើងពាន់ដៃពេញហ្នឹងលើអូនទាំងស្អាតទាំងឆ្លាតហើយពូកែច្រៀងព្រោះទៀតចឹងពេលណាបានអូនគិតថានឹងមានស្នេហាថ្មីចូលរោងការអឺសាងអនាគតថ្មីអូនសំឡាញ់កុំវល់បងកុំវល់កុំទាន់មានសង្សារ ខ្ញុំ2ឆ្នាំ3ឆ្នាំទៀតហើយបងខ្ញុំយកទៀតបងឥឡូវអត់ទាន់មានទេបងកុំវល់និយាយទៅជើមួតជើបក្រោយបងទៅមុខបងទៅមុខគឺមាន ទេវតាប្រទានមកហើយបង គឺគូព្រេងខ្ញុំអ្នកណាប្រកាសគឺទេវតាទៀនមកហើយកុំវល់បងថ្ងៃណាខ្ញុំការបងឯងថ្ងៃហ្នឹងខ្ញុំពុនខ្ញុំហើយអូខេអូនជើមអញ្ចឹងជូនពរអូនចុងក្រោយសូមឲ្យអូនជួបស្នេហា និង មានសុភមង្គលអឺជូនពរអូនកាន់តែជោគជ័យអូខេអូនសំឡាញ់បាយបាយ